បាទអញ្ចឹងថ្ងៃហ្នឹងយើងសិក្សាអំពីដែកព្រៃកងត្រាំងដែលជាធម្មតាដែកព្រៃកងត្រាំងគឺជាដែកដែលមាន limit elastic ខ្ពស់អឺជាទូទៅវាលើសពី1000 MPa ដូចជាយើងយើងអាចសួរខ្ញុំថា ចុះដែក400ដែក500ដែលយើងប្រើនៅក្នុងបេតុងអាមេធម្មតាហ្នឹងយើងអាចប្រើវាជាអឺប្រេកងត្រាំងបានអត់ បាទជាទូទៅបើសិនជាយើងយកមកទាញវាបានប៉ុន្តែ វាមិនមានប្រសិទ្ធភាពខ្ពស់ដូចដែកដែលមាន limit elastic ខ្ពស់ដោយសារអឺខ្ញុំឧទាហរណ៍ថាបើខ្ញុំចត់ដែក400យកមកប្រើអញ្ចឹងដែក400យើងអាចទាញបានត្រឹមឧទាហរណ៍ថា3 300 MPa ចុះដោយទុកចន្លោះសមត្ថភាពខ្លះអញ្ចឹងអញ្ចឹងអឺ300ហ្នឹងដល់ពេលយើងទាញបាន300 តែក្រោយពីទាញតិចទៀតយើងនឹងដឹងថាយើងមានមេរៀនមួយនិយាយពីពាក់ដូចប្រេកុងត្រាំងហ្នឹងគឺ300ហ្នឹងវានឹងមានពាក់អាស្តង់តនេនិងពាក់ differe មិនថាការបាត់បង់នៅ short term និង long term ការបាត់បង់ភ្លាមភ្លាមនិងការបាត់បង់នៅរយៈពេលយូរអញ្ចឹងវាស្ទើរតែអស់300 megapascal នឹងទៅវិញអញ្ចឹងបានន័យថាយើងខំទាញវា300ចុងក្រោយបាត់បង់ភ្លាមភ្លាមមួយចំនួន បាត់បង់នៅ long term មួយចំនួនវាសឹងតែអស់អញ្ចឹងបានជាអឺគេមិនប្រើដែកដែលមាន limit elastic ទៀតទេដើម្បីធ្វើប្រេកងត្រាំងបាទអញ្ចឹងគេប្រើដែកដែលមាន limit elastic ខ្ពស់អញ្ចឹងដែកប្រេកងត្រាំងយើងអាចចែកចេញជាវាចែកចែកចែកវាចេញជា3ប្រភេទបាទយើងហៅប្រភេទ fill អង់គ្លេសហៅ wire អឺតរង អង់គ្លេសហៅ strand ហើយនឹង bar បាទដូចជានៅក្នុងរូបអឺលេខ5នេះគឺជាប្រភេទ bar បាទដែកជាប្រភេទ bar ហ្នឹងគឺយើងកម្រប្រើយើងមិនសូវឃើញប្រើដូចជានៅស្រុកយើងក៏យើងមិនងាយនឹងជួបវាដែរបាទអឺដូចជាពេលបច្ចុប្បន្នហ្នឹងខ្ញុំមិនឃើញថាវាមានប្រើនៅកន្លែងណាទេបាទពីមុនមានប្រើខ្លះបាទអឺអញ្ចឹងបាហ្នឹង វាយើងយើងមើលដូចនៅក្នុងរូបនេះអញ្ចឹងគឺនៅពេលដែលយើងដាក់ម៉ាស៊ីនទាញវាហើយយើងមានប្លង់បាទយើងមានប្លង់នេះសម្រាប់មួលវាឲ្យអប់ជាមួយនឹងបេតុងអញ្ចឹងអឺដាច់បាររបស់យើងនឹងអត់អាចចូលទៅក្នុងបេតុងវិញបាននេះអញ្ចឹងវានៅតែក្បាលរបស់វាជាប្លង់អានឹងជាប្រភេទបាបាទបាទនេះជារូបច្បាស់ជាង សម្រាប់ក្បាលការពារបាទយើងមានប្រទះដៃអញ្ចឹងដែលកប់នៅក្នុងបេតុងហើយអានេះជាប្លង់ដែលយើងឃើញមិញនៅពេលដែលយើងទាញមកយើងមួនប្លង់ឲ្យអឹបទៅបាទដើម្បីកុំឲ្យដៃដៃបាហ្នឹងវាវាចូលឡើងចូលទៅក្នុងវិញណាបាទអញ្ចឹងវាជាប់វាតាមរយៈប្លង់នេះបាទបាទប្រភេទមួយទៀតយើងហៅថាជាប្រភេទ wire ប្រាំងហៅ fill ប្រភេទ wire ដូចជា យើងយើងឃើញនៅក្នុងរូបនេះចឹងជាសរសៃទូចឆ្មាល់ឆ្មាល់ដែលជាអាចជាអលងឬមួយក៏មានស្នាមបាទមាន ស្នាមនៅលើផ្ទៃដើម្បីឲ្យវាបានស៊ីជាមួយបេតុងបានល្អចឹងដៃប្រភេទ wire នេះ គឺយើងប្រើច្រើនចំពោះ precast បាទចំពោះ prefabricate ឧទាហរណ៍ដូចជាប្រភេទ span pie នេះ span pie គឺគ្រឹះប្រហោងហ្នឹងនេះខ្ញុំធ្លាប់និយាយប្រាប់យើងហើយថា នឹងដៃទៅយើងមកប្រើនោះជាជាដៃប្រភេទ fill ជាដៃព្រៃកងត្រាំងបាទ span pie គឺជាគ្រឹះព្រៃកងត្រាំងដែលគេយើងប្រើអឺដៃប្រភេទ fill ហ្នឹងយកមកប្រើបាទអឺអានេះបើយើងមើលច្បាស់បន្តិចបើយើងឃើញទសៃដែកហ្នឹងមានកលាកលានៅពីលើវាហើយក្បាលខ្មោងនេះគេគេគេមាន ម៉ាស៊ីនដើម្បីធ្វើវាកម្ោងដើម្បីតាក់ជាមួយនឹងប្រទេសដែកនេះបាទចំពោះគ្រឹះគ្រឹះជ្រុងព្រោះឥឡូវហ្នឹងគ្រឹះជ្រុងក៏គេប្រើប្រេកកន្ត្រាំងច្រើនដែរអញ្ចឹងក៏គេប្រើដែកប្រភេទអឺ wire ហ្នឹងដែរយើងឃើញយើងឃើញអានេះនៅពេលដែលគេកាត់ក្បាលគ្រឹះហើយគេវាយគ្រឹះហើយគេកាត់ក្បាលគ្រឹះយើងឃើញសរសៃដែកទូទូឆ្មាល់ឆ្មាល់ហ្នឹងគឺជាប្រភេទ wire ហើយបាទ បាទប្រភេទ element ដែលយើង ប្រើ wire មួយទៀតគឺយើងហៅ plank slab ឬក៏ pre slab បាទអាហ្នឹងគឺជា element prefabricate ពីបេតុង ព្រៃកុងត្រាំងដែរដែលយើងប្រើ wire នេះអឺអាហ្នឹងគឺយើងអឺគុណប្រយោជន៍សំខាន់មួយរបស់វា ក្នុងចំណោមគុណប្រយោជន៍ដទៃផ្សេងទៀតគឺ យើងអត់ចាំបាច់ប្រើក្តារពុំដើម្បីចាក់ប្លង់សេអញ្ចឹងគឺយើងយកអា plain slab ហ្នឹងយកទៅក្រាលអឺពីក្រោមតែម្ដងហើយយើងប្រើចតុលចតុលហ្នឹង គឺ plain slab របស់យើងហើយនឹងចតុលហ្នឹងគឺត្រូវអឺមានភាពទន់គ្រប់គ្រាន់ ដើម្បីត្រនៅទម្ងន់របស់បេតុងដែលបេតុងរាវ ដែលយើងចាក់ពីលើវាហើយនឹងទម្ងន់កម្មករដែលធ្វើការពីលើ ដើម្បីឲ្យប្រហាប់បេតុងរាវហ្នឹងអញ្ចឹងអាហ្នឹងទៅតាមការកណនីថាយើងត្រូវប្រើចតុលប្របណ្ណាដើម្បីទប់នៅបន្ទុក បេតុងរាវហ្នឹងហើយនឹងបន្ទុកកម្មករដែលធ្វើការពីលើហ្នឹងបាទអញ្ចឹងបន្ទាប់ពីបេតុងហ្នឹងកករឹងទៅគឺវាធ្វើការជាមួយគ្នាជាមួយនឹង plank slab របស់យើង ទៅជាគេហៅ element composite គ្រឿងបង្កំប៉ូស៊ីតហ្នឹងគឺគឺវាធ្វើការជាមួយគ្នា ដើម្បីត្រោនៅទម្ងន់ផ្សេងទៀតដូចជាទម្ងន់ជាងទម្ងន់ការ៉ូដែលយើងរៀបពីលើហ្នឹងហើយនឹងទម្ងន់អឺមនុស្សដែលជា sharp variable ហ្នឹងបាទអញ្ចឹងអាហ្នឹងគឺជា element prefabricate ដែរដែលប្រើ wire បាទហ្នឹងនៅស្រុកយើងក៏ចាប់ដើមប្រើបដាបដាដែរបាទ បាទដែកអឺព្រៃកងត្រាំមួយប្រភេទទៀត គឺជាប្រភេទអឺយើងហៅតរង ជាភាសាបារាំងហើយជាភាសាអង់គ្លេសយើងហៅ strand គឺវាវិញចេញពីសរសៃទូចទូចឆ្មាលឆ្មាលច្រើនសរសៃបាទអឺពួកពួកហ្នឹងវាមានច្រើនប្រភេទមានអឺតាមហ្នឹងទៅតែនៅស្រុកខ្មែរយើងឃើញប្រើច្រើនប្រភេទ7សរសៃ បាល់ទស័យបានន័យហៅ Seven Buyer Strand ហ្នឹងគឺបានន័យថាក្នុងតួរងបាល់ទស័យហ្នឹងវាផ្សំឡើង ចេញពី7សរសៃឆ្មាល់ឆ្មាល់អឺទូចទូចហ្នឹងបាទយើងឃើញជំមានមួយកដាអញ្ចឹងហើយ6ជុំវិញគឺតរងហ្នឹងមតស័យគឺវិញចេញពី7សរសៃទូចទូចឆ្មាល់បាទតែវាមិនមែនមានតែ7ទេវាមានប្រភេទច្រើនប្រភេទទៀតដែរដែលខ្ញុំមិនបានយកមកដាក់ក្នុងហ្នឹងទេប៉ុន្តែអឺ យើងអាចមើលនៅក្នុង catalog ផ្សេងផ្សេងគឺវាមានច្រើនសរសៃបាទអាហ្នឹងគឺនៅយើង ប្រើច្រើនដែរចំពោះអាគារជាទូទៅអាគារ post tension ប្លង់សេដែលធ្វើពី post tension ហ្នឹងគឺយើងប្រើប្រភេទអឺតរងហ្នឹងបាទហើយនឹងស្ពានដូចជាស្ពានអាកាសស្ពានឆ្លងទន្លេអីផ្សេងផ្សេងហ្នឹងគឺអឺឲ្យទៅជា post tension គឺយើងប្រើ ប្រភេទតរងហ្នឹងហើយបាទប្រភេទតរងហ្នឹងវាមកជាលមូលលមូលអញ្ចឹងបាទដែលមានច្រើនម៉ែត្រដូចជាខ្ញុំចាំអាចដល់2000ម៉ែត្រអីហ៎បាទឹងនៅពេលដែលយើងត្រូវការប្រមាណម៉ែត្រគឺយើងពលា វាមកយើង កាត់យកតាមនឹងអញ្ចឹងទៅបាទហើយអានេះជាឧទាហរណ៍ក្បាលកាបដែលយើងមានកញ្ចប់សម្រាប់នៅពេលដែលយើងទាញមកអាកញ្ចប់ហ្នឹងចាប់កុំឲ្យអាដែកហ្នឹងវាចូលទៅក្នុងចូលទៅក្នុងវិញ គឺគេពីយើងទាញមកបាន តែទៅពេលកាប់នឹងចង់ល្អលចូលទៅវិញអត់បានទេដោយសារកញ្ចប់នឹងវាខំជាប់បាទអញ្ចឹងអានេះជាក្បាលកាប់ដែលមានច្រើនដស័យអញ្ចឹងគឺសម្រាប់ប្រើនៅស្ពាននេះស្ពានបាទចំពោះអាគារវិញបាទយើងចូលចិត្តប្រើវានៅប្លង់សេអឺយើងឃើញអានេះគឺយើងមាន4ដស័យជាក្បាលកាបសម្រាប់4ដស័យបាទ យើងចង់បញ្ជាក់បន្តិចថានៅក្នុងការកណនីឧទាហរណ៍ថាខ្ញុំកណនីទៅឃើញ slab ខ្ញុំត្រូវការ2 10ទសៃគឺ2 10ទសៃហ្នឹងគឺយើងសំដៅទៅលើទសៃតួរងណាមិនមិនមិនសំដៅទៅលើអាទសៃទូចទូចដែលនៅក្នុងសៃទូចឆ្មាឆ្មាដែលវិញផ្សំជាតរងហ្នឹងឯងគឺគេអត់ដែលនិយាយទៅដល់អាទសៃទូចហ្នឹងឯងអញ្ចឹងឧបមាថាខ្ញុំកែនេះទៅឃើញកាប់4ទសៃអញ្ចឹង គឺគេនិយាយ4តរងហ្នឹងឯង ឬក៏4 strand យើងអត់ចេះដល់ទៅសាច់ទូចទូចក្នុងហ្នឹងទៀតទេបាទបាទអានេះជាក្បាលកាបអឺដែលប្រើសម្រាប់ប្លង់សេប៉ុស្តង់សុង ក្បាលកាបអានេះគឺទុយកាបតែយើងធ្វើវាឲ្យទៅជាកញ្ញាញ់យើងឃើញនៅនៅពេលដែលយើងធ្វើជាកញ្ញាញ់ទៅយើងឃើញសរសៃទូចឆ្មាឆ្មាហ្នឹង7សរសៃបាទបាទអញ្ចឹងយើងនាំគ្នាមើល diagram កងត្រាំង deformation របស់ អឺប្រភេទដែកនីមួយៗបន្តិចបាទអញ្ចឹងឃើញអាយ៉ាក្រាមក្រោមគេនេះ គឺជាដែកសម្រាប់ប្រើបេតុងក្នុងបេតុងអាមេយើងធម្មតាណាអឺគឺដែក400ឬក៏ដែក500ហ្នឹងដែលយ៉ាក្រាមនេះគឺជាយ៉ាក្រាមរបស់ដែក450 megapascal អញ្ចឹងជាឃើញវាបាន resistance ទូចជាងគេតមកដែកប្រភេទបា ដែក pre stress ប្រភេទបា គឺ យើងមាន strain វារហូតដល់1100 megapascal បាទពីលើនឹងទៀតយើងមានប្រភេទ wire យើងឃើញ wire រេស្តង់វាកាន់តែធំជាងបាទៀតគឺរហូតដល់1600 megapascal ហើយនឹងខាងលើគេបំផុតគឺជាប្រភេទតរងអឺតរងគឺ rate ស្តង់វារហូតដល់1860 megapascal បាទចឹងឃើញថាវាធំជាងគេហើយ តរងដែលគេនិយមប្រើនៅខ្មែរយើងគឺប្រភេទ1860 megapascal នឹងនឹងនឹងឯងបាទអញ្ចឹងឃើញដៃ prestress សិតទៅជាដៃដែលមាន resistance ខ្ពស់បាទបាទអឺយើងឃើញ diagram នេះជា diagram កងត្រាំង deformation របស់ទសៃកាបបាទអឺ ខ្ញុំចង់និយាយអំពី FP 0.1K បន្តិចបាទបើសិនជាយើងយកដែកយើងធម្មតាយកទៅទៅទាញយើងដាក់ក្រុមម៉ាស៊ីនទាញយើងនឹងបានចាក្រាមួយអឺរបៀបចេះបាទអញ្ចឹងអឺក្នុងហ្នឹងយើងឃើញមានកន្លែងនេះដែលជាអឺយើងហៅបើបើជា plastic ហ្នឹងគឺ កន្លែងនេះគឺជា f y គឺជា limit elastic បាទប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងយកកាបទៅទាញបាទយើងយកកាបទៅទាញអឺយើងឃើញលក្ខណៈរបស់វា ដូចខ្សែកោងនេះវិញបាទគឺយើងយើងអត់មានឃើញអាអាអាតំបន់នេះទេ បាទតំបន់ដែលដែលរត់ធំហ្នឹងទេអញ្ចឹងអឺ បើសិនជាដៃធម្មតាយើងតែពីដងអាប់ធម្មតាយើងយកទៅទាញជាមួយម៉ាស៊ីនដែលរៀងទំនើបបន្តិចឧទាហរណ៍ម៉ាស៊ីននៅក្នុង labo យើងអីពេលទៅទាញហើយ គឺម៉ាស៊ីនវាអាច detect បានណា limit elastic នឹងឲ្យយើងហ្មងមិនឲ្យចេញមកតាមនឹងហ្មងចឹងចេញ FX កាឲ្យយើងហ្មងទៅទៅវិញម៉ាស៊ីនយើងយកកាបទៅទាញគឺវាអាច detect ឲ្យយើង បានទេពីព្រោះវាអត់មានណាតំបន់ហ្នឹងចំពោះកាបអញ្ចឹងបានកាប យើងហៅ FP 0.1K ហ្នឹងគឺគឺយើងយក deformation វា0.1%ហើយយើងគូសស្របមួយមួយអាខ្សែកោងនេះគូសស្របទៅប៉ះខ្សែកោងកងត្រង់ deformation នឹងត្រង់ណា អាហ្នឹងគឺជា FP 0.1K ហើយនិយាយម្ដងទៀតគឺយើងយក deformation 0.1%ហើយយើងគូសស្របជាមួយនឹងជាមួយនឹងបន្ទាត់ខាងនេះបន្ទាត់ត្រង់ហ្នឹងយើងគូសស្របទៅ ប៉ះជាមួយនឹងខ្សែកោងត្រង់ត្រាំងនៃ formation នឹងត្រង់ណាអានឹងគឺជា FP 0.1K បាទអឺអានឹងខ្ញុំអត់ចង់និយាយថាវាជា limit elastic ទេព្រោះភាគច្រើនឯកសារគេគេហៅថា FP 0.1K ដូចជាអឺมันមានឃើញឯកសារណាដែលហៅវាជា limit limit elastic ទេប៉ុន្តែគ្រាន់តែថានៅក្នុងការបម្រើបម្រាស់របស់វាគឺវាស្តៀងគ្នាជាមួយនឹង limit elastic ដែរបាទ ចឹងយើងអាចគាត់ថាវាប្រហាក់ប្រហែលជាមួយនឹង limit elastic ណាគេគេអត់ហៅវា limit elastic គេហៅវា FPS 0.1k យកហ្មងគាត់ថា ក្នុងការប្រើប្រាស់គឺវាផាក់ផែលជាមួយនឹង limit elastic របស់ដៃយើងធម្មតាបាទបើយើងមើលអឺ module elasticity របស់អឺដៃព្រៃកងត្រាំងរបស់យើងបាទអញ្ចឹងយើងឃើញតម្លៃពីរនេះជាតម្លៃ org the grounder នៃ model elasticity របស់ដែកព្រៃកងត្រាំងបាទចំពោះដែកប្រភេទ bar ហើយនិង fill នឹង model elasticity របស់វាគឺប្រហែលគ្នាជាមួយនឹងដែកសរសៃបេតុងអាមេយើងធម្មតាដែរគឺប្រហែល205ប្រហែល200 GPa បាទពី10សេគុណ5 MPa បាទតែចំពោះអឺតរងវិញ យើងឃើញថា model របស់វារៀងទូជាងតិចគឺប្រហែល195 GPa អានឹងដោយសារតែតរងគឺវាធ្វើឡើងពីអឺទសៃ feel ទូចទូចនឹងវិញចូលគ្នាអញ្ចឹងកាលណាយើងវិញចូលគ្នាវាយើងយកទៅទាញវារៀងយឺតជាងអាប្រភេទបាហើយនឹងប្រភេទ feel នឹងដែលជាដាច់តាន់បាទ អានោះវាវាវិញអញ្ចឹងដល់ពេលយើងយកទៅទាញទៅវារៀងយឺតជាងអញ្ចឹងមកបណ្ដៃថា module elasticity module elasticity របស់វារៀងទូជាងបន្តិចបាទបាទតែអានេះគ្រាន់តែជាតម្លៃប្រហាក់ប្រហែលទេបាទតម្លៃពិតប្រាកដយើងអាចបានមកពី supplier ឬមួយក៏យើងយកដែកហ្នឹងយកទៅទាញអាហ្នឹងក៏យើងអាចបាន model elasticity របស់វាពិតប្រាកដដែរបាទបាទឥឡូវយើងចាប់ផ្ដើម និយាយពីកំពកត្មង Diffray របស់ Amatir de Pre កងត្រាំងបាទចំពោះបេតុងយើងបានឃើញរួចមកហើយអំពីកំពកត្មង Diffray របស់វា មានដូចជារត្រេហើយនិង fluage ចំពោះអាម៉ាទីដេប្រេកងត្រាំងវិញក៏ដូចជាទសៃដៃបេតុងអាមេឬក៏ដៃផ្សេងទៀតអឺយើងមានគេហៅ relaxation បាទស្អីទៅជា relaxation បាទ relaxation គឺជាការថយចុះនៃកងត្រាំងកាលណាយើងរក្សា deformation របស់វាឲ្យនៅដដែលអឺឧទាហរណ៍ថាខ្ញុំមានទសៃកាបមកទសៃឬក៏ទសៃដែកធម្មតា ហើយខ្ញុំចាប់ផ្ដើមទាញវា ទាញវារហូតដល់បានកងត្រាំង sigma 0ស្មើនឹងឧទាហរណ៍ថា1000 MPa ចាបាទធម្មតាតែយើងទាញវាវាលូតែវាវាយឺតតែអញ្ចឹងបើន័យថាយើងមានកងត្រាំងយើងត្រូវមាន deformation មួយហើយប៉ុន្តែបើសិនជាខ្ញុំ block ខ្ញុំទាញហើយខ្ញុំ block វាឲ្យជាប់ខ្ញុំ block វាឲ្យជាប់បានន័យថាខ្ញុំរក្សា deformation របស់វា epsilon ឲ្យនៅទេអញ្ចឹងអឺបើសិនជាឧទាហរណ៍ថាខ្ញុំមានឧបករណ៍មួយសម្រាប់វាស់ កងត្រាំងចុះអញ្ចឹងនៅនៅពេលដែលយើង ទាញដំបូងនេះខ្ញុំហៅ T ស្មើ0អាហ្នឹង sigma វាស្មើ1000 MPa ប៉ុន្តែនៅពេលដែលអឺពេលវេលា T ជាកើនទៅកើនទៅកងត្រាំងរបស់វាអត់នៅថេ1000 MPa ទៀតទេទោះបីទោះបីជាយើង block deformation របស់វាឲ្យនៅថេក៏ដោយប៉ុន្តែអឺនៅពេល T កើនឡើងបាទ អឺកងត្រាំងរបស់វាគឺថយចុះតិចម្ដងតិចម្ដងឧទាហរណ៍ថានៅរយៈពេលតេណាមួយ នោះខ្ញុំបានកងត្រាំងហ្នឹងនៅសល់900 MPa ឧទាហរណ៍អញ្ចឹងយើងមាន data sigma មួយដែលស្មើជាមួយនឹង1000ដកឲ្យ900បាទគឺ100 MPa ចឹង relaxation គឺ គឺជាការថយចុះនៅកងត្រាំងប៉ុន្តែ យើងយើងគិតវាជាភាគរយ បានន័យថា យើងយក data sigma ហ្នឹងចែកឲ្យ sigma 0គឺស្មើ100ហ្នឹងចែកឲ្យ1000ស្មើនឹង10%ហ្នឹងអាហ្នឹងគឺជា relaxation បាទអញ្ចឹង relaxation គឺជាការថយចុះនៃកងត្រាំង កាលណាយើងរក្សាអឺ deformation របស់វាឲ្យនៅថេរដដែលបាទអឺមួយទៀតជាទូទៅអឺកងត្រាំងនឹងគឺថយចុះរហូតបាទថយចុះតិចម្ដងតិចម្ដងរហូតកណាអឺរយៈពេលយូរទៅយូរទៅវាកាន់តែថយទៅថយទៅ បើកាលណាតេកាន់តែកើនទៅកើនទៅគឺសញ្ញាកាន់តែថយទៅថយទៅឧទាហរណ៍ថាខ្ញុំគូចាក្រាមអឺសិក្មាហ្នឹង ជាអនុគមជាមួយនឹងពេលតេបាទអញ្ចឹងអាពេលដែលខ្ញុំទាញដបងនេះខ្ញុំហៅវាសិក្មា0អញ្ចឹងអឺគឺ កាលណាទេកើនឡើងគឺសិកម៉ានឹងកាន់តែថយទៅថយទៅថយទៅថយទៅរហូតអញ្ចឹងបាទបើសិនជាខ្ញុំគូអបស៊ីឡុនវិញគឺអបស៊ីឡុនជាមួយនឹងតេតហ្នឹងគឺគឺវាថេទេអបស៊ីឡុនគឺវាថេរហូតចេះដូចថាយើងប្លុកវាឲ្យថេណាអឺបាទថេរហូតអញ្ចឹងប៉ុន្តែកងត្រាំងវាថយទៅថយទៅ ចឹងអឺគេគិតក្នុងក្នុងកូដបាទអឺរកូដក៏ដូចជាកូដផ្សេងទៀតដែរខ្ញុំគិតថាបាទកូដផ្សេងក៏ចឹងដែរគឺគេកំណត់យករយៈពេល1000ម៉ោង ធ្វើជា reference ធ្វើជាតម្លៃ reference មួយអានន័យថាអានេះ1000ម៉ោងអញ្ចឹង 1000ម៉ោងហ្នឹងយើងបានសិក្មាវាថយពីសិក្មា0មកដល់តម្លៃណាមួយនោះអញ្ចឹងអានេះខ្ញុំហៅ data sigma ខ្ញុំហៅ1000ម៉ោងចុះហៅ data sigma 1000ម៉ោងអញ្ចឹង relaxation គឺគេកំណត់យកអា1000ម៉ោងនឹងជាគោលអញ្ចឹងមានន័យថា relaxation 1000ម៉ោង គឺស្មើជាមួយនឹង data sigma 1000ម៉ោងចែកឲ្យ sigma 0បាទបើន័យថាឧទាហរណ៍ថាខាង supplier គេឲ្យអឺ spec ឬក៏តនន័យរបស់សម្ភារៈគេមកគឺគេឲ្យ relaxation ហ្នឹងគឺគេឲ្យមក1000ម៉ោងបាទគឺជា relaxation នឹង1000ម៉ោងបើន័យថាយើងគេចាប់ដើមទាញហើយអឺ1000ម៉ោងក្រោយគេវាស់ថាវាវាថយនៅសល់ប៉ុន្មានអញ្ចឹងយើង យកអា data sigma ហ្នឹងទៅចែកមួយ sigma 0ទៅយើងបាន relaxation នៅ1000ម៉ោង ហើយហើយវាសិនជាយើងចង់កណនីអឺនៅរយៈពេលតេណាផ្សេងពី1000ម៉ោងហ្នឹងគឺយើងមានរូបមន្តដែលយើងឃើញនៅខាងក្រោមគឺយើងនឹងមានរូបមន្តមួយដើម្បីកណនីចេញ relaxation នៅរយៈពេលតេណាមួយបាទ1000ម៉ោងហ្នឹងគ្រាន់តែជា goal ទេបាទបាទអញ្ចឹងយើងមើលក្នុងតារាងនេះ តារាងនេះគឺឲ្យយើងបានព័ត៌មាន ពីតម្លៃអឺ relaxation របស់ដែកព្រៃកងត្រាំងរបស់យើងបើជាទូទៅខាង supplier ឬក្នុង spec របស់ supplier គឺគេមានផ្ដល់ឲ្យដែរថាការរបស់គេជាប្រភេទអី relaxation ប៉ុន្មានអញ្ចឹងណាតែបើសិនជាខ្វះព័ត៌មានយើងអាចមើលនៅក្នុងតារាងនេះបានបើយើងអាចមើលនៅក្នុងតារាងហ្នឹងក៏បានមើលនៅក្នុង graphic នេះក៏បានដែរដូចដូចទៅគ្នាឯងបាទ អញ្ចឹងយើងមើល relaxation គឺវាអាស្រ័យទី1ទៅលើប្រភេទរបស់ដែកប្រេកុងត្រាំងរបស់យើងបាទអញ្ចឹងប្រភេទ wire ប្រភេទ strand តួរងបាទប្រភេទ bar អញ្ចឹង wire យើងមានអឺ normal relaxation ហើយនិង low relaxation strand ដូចគ្នាដែរ normal ហើយនិង low អឺហើយនឹងវាអាស្រ័យមួយទៀតទៅលើ អឺកងត្រាំងដែលយើងទាញដបងបាទមិនសិចម៉ាសេរ៉ូស៊ីសងថាបើសិនជាយើងទាញកាន់តែក្បែរភាពធន់នឹងកម្លាំងទាញអឺទាញកាន់តែក្បែរ resistance របស់វាអានឹងគឺ relaxation ខ្ពស់ relaxation ខ្ពស់បាទបើសិនជាយើងទាញល្មមល្មម relaxation ខ្សោយអត់សូវអត់បើន័យថា relaxation អត់សូវធំទេវា វាទូចបើសិនជាយើងទាញកាន់តែខ្លាំងកាន់តែក្បែរ resistance របស់វា relaxation ក៏ធំដែរបាទអញ្ចឹងអានេះគឺជាភាគរយអឺនៃកងត្រាំងដែលយើងទាញដំបងធៀបជាមួយនឹង resistance របស់កាបបាទអានេះថាបើសិនជាខ្ញុំទាញ60%ធៀបជាមួយនឹង resistance របស់កាបខ្ញុំទាញ70ឬក៏ខ្ញុំទាញ80%ធៀបមួយ resistance របស់កាបអញ្ចឹងអឺ យើងអាចមើលនៅក្នុង graphic នេះគឺដូចគ្នាអញ្ចឹងអា class មួយនេះ class មួយហ្នឹងគឺជាអឺជាអឺ normal relaxation បាទ normal relaxation វាអាចជា wire ឬក៏ឬក៏អឺ តរងបាទហើយ class class 3គឺជាប្រភេទបាហើយនឹង class 2នេះជា hello relaxation ចឹងយើងយើងមានយើងមាន3ប្រភេទហ្នឹងយើងមើលតម្លៃលេខអាហ្នឹងហើយនៅក្នុងតារាងគឺគឺដូចតែគ្នាតារាងតារាងមិញអូម៉ារ៉ាខ្ញុំទាញ60%នៃ raise stock របស់ កាតចំពោះ wire ឬក៏ strand normal relaxation ហ្នឹងខ្ញុំបាន relaxation វា4.5%អញ្ចឹងយើងមើលនេះគឺ4 4.5%បាទអញ្ចឹងបើខ្ញុំទាញ60%ខ្ញុំទាញ70%ខ្ញុំទាញ80%បើសិនជាការរបស់ខ្ញុំជាប្រភេទ normal relaxation បើសិនជាខ្ញុំទាញឧទាហរណ៍ខ្ញុំទាញ70%អញ្ចឹង relaxation វា គឺ8%បានន័យថា កងត្រាំងរបស់វាថយចុះ8%ធៀបជាមួយនឹង sigma 0របស់យើងដែលយើងទាញបាទអញ្ចឹងអានេះជា sigma 0ធៀបមួយ APK ហ្នឹងគឺជាភាគរយនៃកងត្រាំងដែលយើងទាញដំបូងធៀបជាមួយនឹង resistance របស់កាបបាទអឺបាទមួយទៀតខ្ញុំចង់បញ្ជាក់បន្តិចដែរថា កាបដែលប្រើជាទូទៅនៅស្រុកយើងគឺជាប្រភេទ low relaxation ណាអឺដូចជាអាចដែកនេះជាព័ត៌មានដែលខ្ញុំដកចេញពីដុំកាមកខ្ញុំថតយូរហើយដែរអឺគឺយើងមានវាជាវាជាប្រភេទ7 by អឺអឺ low relaxation ហើយអឺ យើងមានអានេះជាប្រវែងសរុបរបស់កាបយើងមានអង្គត់ផ្ចិតបាទអង្គត់ផ្ចិតកាបហើយនឹងយើងមានទម្ងន់សរុបបាទយើងឃើញពេលវាដឹកមកជារឡូរឡូហ្នឹងគឺ3000ម៉ែត្រជាង3700ម៉ែត្រជាងសរុបទាំងអស់បាទបាទ load relaxation បាទ not more relaxation ភាគអឺនៅយើងគាត់ដូចជាអត់ដែរឃើញប្រើទេបាទឃើញជាទូទៅ load relaxation បាទ ហើយចង់បញ្ជាក់មួយដែរអាតកតងជាមួយនឹងទំហំកត់ផ្ចិតរបស់កាបនេះបើយើងបើយើងចង់ដឹងដឹងផ្ទៃមុខកាត់របស់កាបយើងអាចគុណយក 2D ក្រេលើ4ដូចជាដែកយើងធម្មតាឯព្រោះព្រោះកាបវាមិនមែនជាមិនមែនជារង្វង់ពេញសាច់ពេញសាច់ណាចង់និយាយថាបើបើយើងឃើញកាបវាផ្គុំឡើង ពីអាវាយទូចទូចដូចជាពពួកអា7 wire strand ហ្នឹងគឺ វាផ្សំឡើងពីវាយទូចទូច7តសៃអញ្ចឹងអា12.7ហ្នឹងគឺគេវាស់គាត់ផ្ចិតវាអញ្ចឹងអឺ2.7អាហ្នឹងគឺយើងវាស់គាត់ផ្ចិតវាអញ្ចឹងបើសិនជាយើងយក 2D ក្រេលើ4បានន័យថាយើងនឹងបានផ្ទៃរង្វង់ពេញសាច់ជាអញ្ចឹងគឺលើសហើយពីព្រោះអឺ strength របស់យើងគឺ វាវាមានប្រហោងប្រហោងចេះទៀតវាអត់អាចជាកំពងពេញសាច់ដូចដែកធម្មតាហើយបើដែកធម្មតាយើងគុណ2ដេក្រេលើ4បានក្លាបតែកំពងតែអឺកាបយើងអត់ទេយើងយើងត្រូវតែមើលអឺផ្ទៃមុខកាត់ដែលឲ្យដោយ supplier បាទដូចជាអា12.7ហ្នឹងអឺផ្ទៃមុខកាត់វាគឺបាទ98.7មីលីម៉ែត្រការ៉េបាទបើតាមខ្ញុំចាំគឺ កើ8.7មីលីម៉ែត្រការ៉េក្នុងមតមតស័យអញ្ចឹងបាទចង់បញ្ជាក់បន្តិចថងហ្នឹងថាយើងអត់ត្រូវគុណអឺ 2D ការ៉េលើ4នេះបាទបាទអឺឥឡូវយើងមើលឧទាហរណ៍អនុវត្តមួយបាទឧទាហរណ៍ថាខ្ញុំខ្ញុំយកកាបមកខ្ញុំទាញអឺឲ្យបាន sigma 0ហ្នឹងស្មើ70%នៃ FPK អឺ ចឹងបើ FPK ស្មើនឹង1860 MPa កាបយើងជាប្រភេទ load relaxation ខ្ញុំសួរថាតើនៅ1000ម៉ោងក្រោយអឺកងត្រាំងនៅក្នុងកាបរបស់ខ្ញុំនឹងនឹងធ្លាក់ចុះនៅសល់ត្រឹមប្រមាណបាទអញ្ចឹងអឺយើងមើលបើបើសិនជាខ្ញុំទាញដល់70%នៃ FPK អឺបើសិនជាយើងមើលនៅក្នុង graphic មួយនេះ 70%បាទកាបយើងជាប្រភេទ low relaxation បាទនេះទៅ class 2អឺ class 2នេះជាប្រភេទ low relaxation អញ្ចឹងបើខ្ញុំទាញដល់70%នៃ F Pega បាទន័យថា relaxation របស់ខ្ញុំគឺ2.5% relaxation របស់ខ្ញុំគឺ2.5%បាទ តែសិនសិន2.5%អញ្ចឹងបើខ្ញុំទាញ70%នៃ FPK បានន័យថា sigma 0របស់ខ្ញុំអឺ sigma 0របស់ខ្ញុំ ស្មើជាមួយនឹងអឺ70%នៃ1360ហ្នឹងគឺ ស្មើជាមួយនឹង1302អឺមេហ្គាប៉ាស្កាល់ 1302 MPa គឺខ្ញុំទាញដំបូងអញ្ចឹងបើ relaxation វាអស់2.5%បានន័យថា data sigma ហ្នឹងស្មើ2.5%គុណនឹង1302អញ្ចឹងអឺអឺយើងឃើញ32 0.5 MPa អញ្ចឹងបានន័យថានៅ1000ម៉ោងក្រោយគឺ sigma របស់យើងនៅសល់នេះនៅ1000ម៉ោងក្រោយណា sigma p របស់យើងគឺ1302ដកឲ្យ32.5បាទអញ្ចឹង យើងឃើញ1269បាទអញ្ចឹងគ្រាន់តែជាឧទាហរណ៍មួយឲ្យយើងយល់ពី relax relaxation នឹងកាន់តែច្បាស់បន្តិចបាទអញ្ចឹងដំបូងខ្ញុំទាញអឺ1300 megapascal បើខ្ញុំទាញ70%នៃ resistance របស់កាបអញ្ចឹងខ្ញុំទាញហើយខ្ញុំអត់ធ្វើអីខ្ញុំ block ចោល ខ្ញុំ block ឲ្យ deformation ខ្ញុំនៅថេដដែលប៉ុន្តែមួយម៉ោង1000ម៉ោងក្រោយខ្ញុំទៅវាស់កងត្រាំងខ្ញុំភាសាទៀតគឺវាធ្លាក់នៅសល់តែ1269នេះចំពោះអឺក្រាបដែលជាប្រភេទ low relaxation បើសិនជាក្រាបយើងជាប្រភេទ normal relaxation អាហ្នឹងវានឹងធ្លាក់ច្រើនជាងនឹងទៀតបាទអញ្ចឹងប្រភេទ low relaxation គឺវាល្អជាងដោយសារវាវាវាធ្លាក់តិចជាងណា ហើយអាទម្លាក់ហ្នឹងវាវាវាមិនសូវអឺចង់និយាយថាវាផ្ដល់ផលអាក្រក់ដែរព្រោះថាកាបយើងទាញដំបងបានកងត្រាំងធំដល់យូរទៅវាថយទៅអញ្ចឹងវាអាចឧទាហរណ៍ថាអាចឲ្យភាពដាប់ធំជាងមុនអាចឲ្យអឺកងត្រាំងបាទអង្គើរបស់កាបយើងតិចជាងមុនបើន័យថាអឺនៅវាស្អីស្អីវានេះជាងមុនអញ្ចឹងវាឧទាហរណ៍ថាភាពដាបអញ្ចឹងនិយាយថាភាពដាប់ វានឹងច្រើនជាងមុនអញ្ចឹងបាទអញ្ចឹងបើសិនជាយើងប្រើប្រភេទ low relaxation នឹងវាអត់សូវបាត់បង់ដែរបាទបាទអញ្ចឹងមិញយើងបានឃើញរបៀបរកអឺ relaxation នៅនៅ1000ម៉ោងចំពោះដែកព្រៃកងត្រាំងប្រភេទ class 1 class 2 class 3អញ្ចឹងទៅប៉ុន្តែជាទូទៅយើង រក relaxation របស់កាបហ្នឹងមិនមែននៅ1000ម៉ោងទេគឺនៅ long term បាទនៅ long term នៅរយៈពេលយូរអញ្ចឹង1000ម៉ោងមិនមែនជារយៈពេលយូរទេបើយើងចែកនឹង24ទៅ1000ម៉ោងវាខ្ទង់40ថ្ងៃប៉ុណ្ណឹងឯងអញ្ចឹងរយៈពេលយូរគឺវាចូល50 60ឆ្នាំមកអញ្ចឹងយើងមានរូបមន្តមួយអឺរូបមន្តដែលយើងឃើញខាងលើនេះ គឺសម្រាប់កណនី relaxation នៅរយៈពេលយូរបាទរយៈពេលតេមួយដែលខុសពី1000ម៉ោងបាទយើងមើលអរូបមន្តនឹងរៀងរៀងច្រឡំបន្តិចអញ្ចឹងចង់ឲ្យយើងមើលច្បាស់កុំឲ្យភ័ន្តច្រឡំអានេះជារូបមន្តដែលខ្ញុំគិតថាវាវាអត់ត្រូវច្រឡំជាងគេក្នុងចំណោមពួកសភៅផ្សេងផ្សេងគ្នាវាទៅសេរៀងប្លែកប្លែកបន្តិចអញ្ចឹងសភៅផ្សេងខ្ញុំគិតថារៀងច្រឡំខ្ញុំឧទាហរណ៍ថា អឺសភៅនេះយើងឃើញគាត់បែក class 1 class 2 class 3អញ្ចឹងអឺអឺការ1ការ2នេះ គឺគាត់ដាក់ជាលេខយកហ្មងប៉ុន្តែកន្លែងរោម1000ហ្នឹងអឺគាត់អត់បាន ដាក់លេខជាលេខទេដែលខ្ញុំគិតថាបើអត់បានដាក់លេខជាលេខអញ្ចឹងអាចនឹងច្រឡំបើយើងហើយបើសិន ជារូបមុនអានេះរូបមុនខ្ញុំយកចេញពីសភៅមួយទៀតមកវាមានសញ្ញាដកពីមុខទៀតដោយសារ គេចង់បញ្ជាក់ថារលាក់សាសុងហ្នឹងគឺជាការថយចុះនៃកងត្រាំងអញ្ចឹងគេថែមជាដកទៀតអញ្ចឹងគេឃើញស្ពើផ្សេងផ្សេងគ្នាស្ពើផ្សេងគេតែព្រឹងនេះសេរៀងប្រព័ន្ធផ្ដុំជាងគេ ហើយសុខចិត្តថាការ1ការ2ហើយនឹងរោ1000ហ្នឹងគេធ្វើជាតារាងហ្មងអញ្ចឹងគាត់ថាវារៀងស្រួលយល់ហើយអត់សូវច្រឡំជាងគេបាទអញ្ចឹងអឺលាក់សាសុងគឺនៅរយៈពេលតេណាមួយខុសពី1000ម៉ោងយើងអាចប្រើរមុននេះបានដែល sigma pi នេះគឺអឺ sigma p គឺ sigma 0នឹងឯងប៉ុន្តែចាំទៅទៀតខ្ញុំនិយាយថាហេតុអីបានគេប្រើ e ហេតុអីបានប្រើ0បាទនេះជា data sigma relaxation ចឹងមកនេះ relaxation គឺ data sigma ហ្នឹងចែកឲ្យ sigma p e ហ្នឹងឯងអញ្ចឹងអឺវាស្មើជាមួយនឹង sigma p e ហ្នឹងគុណនឹងការ1គុណនឹង rho 1000ហើយនឹង expo ការ2គុណនឹង1 t ចែក1000 ស្វ័យគុណ0.75 1ដក1គុណនឹង10ស្វ័យគុណដក3អញ្ចឹងទៅបាទបាទបញ្ជាក់បន្តិចដែរថាដកដក3ហើយនឹងដក5ហ្នឹងដូចជាសភៅខ្លះគាត់ដាក់ដក5ហ្នឹងសភៅខ្លះគាត់ដាក់ដក3គឺវាវារឿងភាគរយ ទេបាទភាគរយបើន័យថា ខ្លះគេចែកនឹង100ទៀតដើម្បីឲ្យបានឃើញជាភាគរយខ្លះគេដាក់ជា0.0បានអញ្ចឹងទៅដើម្បីឲ្យចេញជាភាគរយ វាមិនមិនចោតលើអាដក3ដក5ហ្នឹងទេបាទអញ្ចឹងអឺយើងឃើញការមួយហ្នឹងគឺយើងមើលតាមតារាងនេះបើវាជារូម៉ូនអំពីរិករូម៉ូនអំពីរិកដែលបានមកពីការពិសោធន៍អញ្ចឹងយើងអត់មាន អីដែលស្រាយជាក់ទេអញ្ចឹងការមួយយើងមើលតាមតារាងនេះបើជាប្រភេទ class 1 class 2 class 3អញ្ចឹងយើងយកការមួយតាមនឹងអញ្ចឹងទៅ ការពីរដូចគ្នាដែរយើងមើលតាមតារាងនេះ គឺ class 1 class 2 class 3ហើយនឹង row row 1000ហ្នឹង row 1000ហ្នឹងគឺយើងយកតាមតារាងនេះដែរគឺ class 1 class 2 class 3បើបើនិយាយចំទៅ row 1000គឺជា relaxation នៅ1000ម៉ោងអឺក្រោមការទាញកាប់ដំបងស្មើនឹង70%នៃអឺ FPK បានន័យថា race តង់ទាញរបស់កាបអញ្ចឹងយើងមើលយើងមើលលេខរបស់ row 1000នេះគឺ8 25 4អឺបើយើងមើលក្នុងនេះ8 25 4 class 1 class 2 class 3ហ្នឹង គឺជា relaxation នៅ1000ម៉ោងក្រោមការទាញកាបដំបងស្មើនឹង70%នៃ FPK បាទអញ្ចឹងអាហ្នឹងជា row អឺ អញ្ចឹងបានន័យថាបើទោះជាខ្ញុំចង់កណនីនៅលក្ខណៈចុងចំពោះការទៀងកាប់ដំបង ប្រមាណក៏ដោយក៏រោខ្ញុំនៅតែប្រើ8 2កន្លះហើយនឹង4ហ្នឹងបាទពីព្រោះបាទដូចជាមួយគឺជាការទាញកាប់ដបងធៀបជាមួយនឹង FPK បើន័យថាឧបមាថាខ្ញុំទាញ60 70% 80%ហ្នឹង គឺបើន័យថា មួយហ្នឹងគឺគឺជាតម្លៃមួយហ្នឹងឯងបាទហើយតេគឺជារយៈពេលដែលយើងចង់កណនីបាទអញ្ចឹងអឺដែលបាទអញ្ចឹងអឺរូបមុនហ្នឹងគឺប៉ុណ្ណឹងហើយឧទាហរណ៍ថាខ្ញុំចង់ទីខ្ញុំចង់កណនីនៅរយៈពេលតេណាមួយដោយដំបូងខ្ញុំទាញតែ60%ទេ បើខ្ញុំទាញតែ60%នៃ FPK បានន័យថា relaxation នៅ1000ម៉ោងឧទាហរណ៍ខ្ញុំនិយាយចំពោះ class 1វាតែ4កន្លះឯងប៉ុន្តែបើសិនជាខ្ញុំចង់កណនីនៅ long term អញ្ចឹងអឺខ្ញុំប្រើរូបមន្តនេះប៉ុន្តែដើម្បីប្រើរូបមន្តនេះបាន class 1ខ្ញុំអត់ប្រើអឺ4កន្លះទេតែខ្ញុំប្រើ8បាទបានន័យថា row ហ្នឹងគឺ8រហូត ចំពោះ class មួយនឹងបើទោះជាដំបូងខ្ញុំទាញកាបហ្នឹងអឺប្រហែលភាគរយក៏ដោយបាទអញ្ចឹងដែលដែលខ្ញុំថាអាចច្រឡំគឺច្រឡំកន្លែងហ្នឹងកន្លែងហ្នឹងមួយនឹងព្រោះអ្នកខ្លះគាត់យល់ថាគាត់គាត់យល់ថាឧបមាថាខ្ញុំចង់កណនីលក្ខណៈចុងនៅរយៈពេលតេណាមួយអឺអញ្ចឹងឧបមាថាខ្ញុំទាញដំបូងដោយមួយស្មើ60%នៃ FPK អញ្ចឹងបើមួយស្មើ60%នៃ FPK ឬលក្ខណៈចុងនៅ1000ម៉ោង ចំពោះកាប class មួយយើងតែ4កន្លះឯងប៉ុន្តែដើម្បីប្រើរូបមន្តនេះបានអាហ្នឹងអឺរោ1000ហ្នឹងមិនមែន ប្រើ4កន្លះទេគឺប្រើ8ដដែលចំពោះ class មួយបាទបើយើងយើងយើងយើងនឹងឃើញក្នុងឧទាហរណ៍ខាងក្រោមដើម្បីយើងអឺសួរយល់បន្តិចណាបាទអញ្ចឹងដើម្បីឲ្យសួរយល់ខ្ញុំលើកយកឧទាហរណ៍មួយមកធ្វើក្នុង Excel បាទអញ្ចឹង ខ្ញុំមានការប្រភេទ class 1ហើយខ្ញុំចង់កណនីនៅអឺ relaxation នៅរយៈពេលអឺ500,000ម៉ោង500,000ម៉ោងហ្នឹងគឺខ្ទង់57ឆ្នាំជា long term បាទនៅនៅនៅ long term គឺគេឲ្យយើងយក500,000ម៉ោងបាទដូចជាក្នុងក្នុងសភៅខ្លះនេះគេ អឺគេបញ្ជាក់ឲ្យយើងដែរថាដូចជា long term ហ្នឹងគឺគេយកតេស្មើ half a million hour បានន័យថា500,000ម៉ោងដែលដែលដែលប្រហែលជាមួយនឹង57ឆ្នាំហ្នឹងគឺសម្រាប់ long term ណាអញ្ចឹងជាទូទៅរូបមន្តហ្នឹងយើងដូចជាកណនីភាគច្រើនតែជាមួយនឹង500,000ម៉ោងហ្នឹងទេដូចជាអត់មានព្រោះយើងកណនី លក្ខណៈចុងហ្នឹងគឺគណនានៅ long term ហើយ long term គេឲ្យយើងយក500000ម៉ោងអញ្ចឹងដូចជាអត់មានហេតុផលអីត្រូវគណនានៅរយៈពេលទេផ្សេងទៀតណាហើយទីទៀតយើងនឹងឃើញថាបើសិនជាយើងប្រើរូបមុននឹងនៅរយៈពេលទេផ្សេងទៀតអាចនឹង error ដែរចាំមើលយើងមើលទាំងអស់គ្នាណាអញ្ចឹងតាមទា class 1បើអញ្ចឹងដើម្បីនេះខ្ញុំខ្ញុំ copy អាមួយនេះមកដាក់ដើម្បីស្រួលមើល បាទបាទចឹងបើសិនជាអាមតាយើងជា class 1មានន័យថាការមួយយើងវា5.39ការ2យើង6.7ហើយ row 1000ម៉ោងរបស់យើង គឺ8 8%អញ្ បាទអញ្ចឹងខ្ញុំគណនាតេនៅអឺ50000ម៉ោងខ្ញុំអនុវត្តអនុវត្តរូបមន្តនេះទៅខ្ញុំឃើញ relaxation វា19%បាទបាទជាទូទៅបើសិនជារូបមន្តមួយដែលយើងចង់ទៀមទាត់វាត្រូវមិនត្រូវយើងអាចរកអឺសភៅណាមួយដែលមានឧទាហរណ៍ដើម្បីយកមកអឺទៀមទាត់សាកមើលណាអញ្ចឹងឧទាហរណ៍ខ្ញុំ copy សភៅ មួយនេះនឹងមានឧទាហរណ៍ចឹងយើងសាកព្យាយាមធ្វើមើលថាចេញចម្លើយដូចគេអត់ចឹងបាទអញ្ចឹងឧទាហរណ៍នេះគឺគេកញ្ញាតេនៅ500,000ម៉ោងចំពោះ class 1អញ្ចឹងគេ relaxation នៅ class 1អញ្ចឹងឧទាហរណ៍ថាខ្ញុំទាញកាបដបងខ្ញុំទាញ អឺ70%នៃ FPK បានន័យថា1ស្មើនឹង70%ឬក៏0.7អញ្ចឹងបើ1ស្មើ0.7ខ្ញុំកណនាទៅឃើញ19 19%ដែល relaxation គឺគឺដូចគេអញ្ចឹងមានន័យថាយើងការកណនាហ្នឹងយើងអត់មានបញ្ញាទេបាទជាឧទាហរណ៍ថាបើសិនជាខ្ញុំយក1.06វិញអញ្ចឹងអានេះវាទៅជា60%អញ្ចឹងយើងឃើញ15.5បាទដូចរបស់គេដែរ ហើយបើសិនជាខ្ញុំយកមួយស្មើជាមួយនឹង80%បាទឃើញ23.3ដូចគេដែរបាទដែលចង់បញ្ជាក់ដែរដែលរោ1000ម៉ោងនេះយើងឃើញ យើងនៅតែរក្សា8ដដែល ចំពោះ class 1ប៉ុន្តែបើសិនជាយើងមើលតារាងនេះបើសិនជា1 0.0សុំទោះបើសិនជាយើងមើលនៅក្នុងអានេះបើសិនជាខ្ញុំទាញតែ60%ទេ នៅ1000ម៉ោង គឺរលាក់សាសចុងវា4.5%បើខ្ញុំទាញ80%នៃ APK នៅ1000ម៉ោងរលាក់សាសចុងវា12%ប៉ុន្តែដើម្បីអនុវត្តរូបមន្តនេះ គឺខ្ញុំអត់ដូរឯងរោម1000ម៉ោងហ្នឹងគឺនៅតែ8%ដដែលអញ្ចឹងអឺរោនៅតែ8បើទោះជាខ្ញុំទាញដំបូងអឺ 60%ក៏ដោយ80%ក៏ដោយ70%ក៏ដោយនៃ FPK អញ្ចឹងគឺរោខ្ញុំនៅអាសា8ដដែលរហូតអញ្ចឹងកន្លែងហ្នឹងដែលយើងចង់ឲ្យយើងច្បាស់តិចណាបើបើបើសិនជាខ្ញុំប្រៀបធៀបតិចទៅក្នុងមេរៀនផ្លូវយើងអាហ្នឹងដូចស្តៀងជាមួយ beta 18របស់យើង beta 18បើទោះជាយើងកណនីចំពោះ Azure single ក៏ដោយតង់ដុំក៏ដោយ triple ក៏ដោយ ក៏នៅពេលដែលយើងគណនា beta 13យើង ប្រើអា L L2 វានឹងស្មើ1រហូតចុះណាអញ្ចឹងដូចគ្នាដែរនៅក្នុងនេះមួយទោះបីជាមួយខ្ញុំ80ក៏ដោយ70ក៏ដោយ60%ក៏ដោយរោនឹងដឹងតែ8%ជាមួយ class 1គឺអត់អត់ប្រើតារាងនេះទេគឺយើងនៅតែប្រើកដានេះរហូតអញ្ចឹងបើសិនជាយើងទាញ60 relaxation នៅ1000ម៉ោងវា4.5%មែនប៉ុន្តែដើម្បីអនុវត្តរមុននេះបាន គឺយើងប្រើមុខប្រើរោ1000ម៉ោងហ្នឹងគឺដឹងតែ8រហូតបាទអញ្ចឹងឯងបានយើង cannot យើងយើងនិយាយថាអារោ1000ម៉ោងហ្នឹងជា relaxation នៅ1000ម៉ោងប៉ុន្តែក្រោមការទាញកាបដបង70% 70%នៃ FPK មិនជា relaxation នៅ1000ម៉ោងក្រោមការទាញកាបដំបង6ឬក៏អឺ80%នៃ FPK ទេបាទអញ្ចឹងបាទបើយើងខ្ជិលគិតច្រើនគឺ ដឹងថារោហ្នឹងយើងប្រើ3 3ហ្នឹងទៅតាម class 1យើងប្រើ8 class 2 2 class class 3 4ទៅវាអត់ចេះខុសទេវាយើងសិតគិតច្រើនណាបាទអញ្ចឹងនេះបាទខ្ញុំចង់និយាយបន្តិចដែរថារូបមុនហ្នឹងរៀងអត់សូវ logic បន្តិច ចាំមើលអត់សូវ logic ត្រង់ថាបាទដំបងចង់និយាយត្រង់នេះតិចសិនដល់ពេលដែលយើងវាយវាចូលលេខរោ1000ម៉ោងហ្នឹងយើងអត់វាយភាគរយចូលទេអឺគឺ8ហ្នឹងយើងវាយឧមាថា8%យើងវាយតលេខ8ឯងភាគរយដាក់ក្រៅអញ្ចឹងបើបើសិនជាយើងវាយ8%នៅកន្លែងនេះហ្មងអាហ្នឹងមិនដឹងជីចេញអីចេញញ៉ៃញ៉ៃឃើញ0.323អីចេញអត់ថាទេអញ្ចឹង8%យើងវាយតលេខ8ឯងបាទ អឺបាទ8%យើងវាយទៅលេខ8ហើយយើងអត់វាយភាគរយចូលទេដល់លេខ1វិញមួយវិញបើសិនជា70%ឬក៏80%ឬក៏60%ហ្នឹងយើងវាយភាគរយចូលដែរបានន័យថាបើនេះទៅគឺវាប្រហែលតែ80%វា0.8អញ្ចឹងណាអញ្ចឹងអាហ្នឹងគឺយើងយើងវាយភាគរយចូលដែរអញ្ចឹងអឺ វារៀងឆ្កងតិចដោយសារ row យើងអត់បាយភាគរយចូលទេតែមួយយើងយកភាគរយបើន័យថាបើ row 8%យើងវាយតលេខ8ទេតែបើមួយ80%យើងវាយ0.8វារៀងនេះតិចអញ្ចឹងអានឹងចង់ឲ្យយើងនេះព្រោះវារៀងរៀងញញ៉ៃតិចដែរអាមួយវាយភាគរយចូលមួយអត់វាយតែអានេះយើងបានទៀមទាត់វាត្រូវតែអញ្ចឹងណា ហើយមួយទៀតដែលខ្ញុំថាអត់ losing នោះបើសិនជាខ្ញុំវាយតេនេះ1000ម៉ោងចូល វាគួរតែចេញតម្លៃអឺវាវាគួរតែចេញតម្លៃដូចអា relaxation នៅ1000ម៉ោង តែបើខ្ញុំវាយ1000ម៉ោងចូល1000ម៉ោងចូលវាចេញតែ9%ទេអា relaxation នៅ1000ម៉ោង ពេលដែលខ្ញុំប្រើ1 8ហ្នឹងគឺវាគួរតែចេញ 12ចំពោះ class 1អញ្ចឹងអានេះវាចេញឲ្យផ្សេងវិញចេញ9អូមកថាខ្ញុំបាយនេះ70%ក៏ដោយ70% relaxation នៅ1000ម៉ោងវាគួរតែចេញគួរចេញ8%បើផ្អែកទៅនេះវាគួរតែខ្ញុំបាយខ្ញុំបាត់ប្រហែល70%វាគួរតែចេញ8% relaxation តែវាអត់វាចេញ4ចុចអញ្ចឹងអញ្ចឹងវាអត់ logic ទេព្រោះវាទូជាងអា relaxation នៅ1000ម៉ោងទៀត 1000ម៉ោងវាគួរចេញដូចគ្នាតែនេះចេញតិចជាងបើសិនជាវាយលេខ2000ម៉ោងក៏នៅតែអត់ទាន់ logic ពីព្រោះវា relaxation នៅ2000ម៉ោងទៅជាទូជាង relaxation នៅ1000ម៉ោងវិញអញ្ចឹងអាហ្នឹងដែលខ្ញុំថាវាអត់អត់សូវ logic ប៉ុន្តែសំខាន់យើងប្រើវាតែនៅរយៈពេលយូរដែលអឺ50ម៉ឺនម៉ោងតែប៉ុណ្្នឹងឯងអញ្ចឹង យើងកុំខ្វល់ថានៅពេលដែលតេទូចវាអត់សូវលោសិចអីអញ្ចឹងសំខាន់ណាយើងយើងកណនីវាតែនៅ50ម៉ឺនម៉ោងបាទអញ្ចឹងអត់អីបាទ